ចាស់គេថាពេលពេលជិះអញ្ចឹងទៅ ពេលយើងប្រឆេះរួចទៅបើថាជុំជុំយើង យើងយើងក្រងទីក្រងទី ទៅវាលន់វាលន់ខ្លក់ខ្លក់ខ្លក់ខ្លក់ខ្លក់ូស្ដីបាទបងប្អូនបើបានទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនិងសញ្ញារូបកណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Harry Jane ជំរាបសួរបងប្អូនជំរាបសួរបាទថ្ងៃនេះអត់មកមកមិនមែនថាគ្រឿងអេលិចត្រូនិកគឺ inverter អីទេថ្ងៃនេះចង់មកមកបង្ហាញម៉ូតូបន្តិចបាទបងប្អូនអានេះអា click បាទ click 150i បាទ click 150ហ្នឹងហើយគឺជាទូទៅម៉ាស៊ីនវាម៉ាស៊ីនវាវាម៉ាស៊ីនជាមួយ PCX ហ្នឹងបាទ PCX ហើយថ្ងៃនេះគឺវាមានបញ្ហាបន្តិច ចាស់គេថាពេលពេលជិះអញ្ចឹងទៅពេលយើងប្រឆេះរួចទៅបើថាជុំជុំយើងយើងយើងក្រងទីក្រងទី ទៅវាលន់វាលន់ខ្លុកខ្លុកខ្លុកខ្លុកខ្លុកបាទហើយគេថាគេរំខានវាមិនដឹងលន់ស្អីហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញបន្តិចបាទមិនមកបង្រៀនមិនមកបង្រៀនបងប្អូនជាងទេបាទជាងគេដឹងអស់ហើយថាថាត្រូវធ្វើម៉េចត្រូវត្រូវផ្លាស់ស្អីបាទហ្នឹងហើយហ្នឹងហើយតែនេះខ្ញុំចង់មក បង្ហាញបងបងបងប្អូនដែលជាម្ចាស់ម៉ូតូបាទមានម៉ូតូប្រភេទម៉ូតូខ្សែពៀនហ្នឹងប្រើអញ្ចឹងទៅដូចថាយើងគួរយល់ដឹងខ្លះខ្លះអញ្ចឹងណាបាទបើយើងមិនដឹងអីសោះត្មងអាហ្នឹងពិបាកដែរអញ្ចឹងយើងមានរបស់ប្រើហើយយើងត្រូវយល់ដឹងខ្លះខ្លះបាទអូខេនេះខ្ញុំចង់មកបង្ហាញវិញចាក់គឺអាការៈដែលវាលន់ខ្លុកខ្លុកខ្លុកខ្លុកហ្នឹងគឺវាមកពីបាទអានេះ ហ្នឹងហើយខ្ញុំមិនដឹងហៅអីដែរណាហ្នឹងតែខ្ញុំដឹងតែហៅតាមភាសាគេបាទអូខេមិនខ្ញុំបានទៅទិញមកបាទទិញមកបោះស៊ីនបាទទិញមកដាក់អានេះអាថ្មីហ្នឹងនេះថ្មីហ្នឹងហើយអានេះអាថ្មីខ្ញុំបានញាត់អាថ្មីទៅ2បាទ2ហើយបាទវានៅក្របវាក្របជាមួយក្របឃ្លីវាបងប្អូនហ្នឹងហើយក្របក្របឃ្លីហ្នឹងហើយហើយ គឺបញ្ហាដែលថាចង់មកបង្ហាញហ្នឹងគឺវាអាក្របនេះវាលងបាទនឹងគេហៅស្អីណាហ្នឹងហើយដែលទៅសៀតនៅនៅនៅនេះហ่าវាលងលងចឹងទៅពេលម៉ាស៊ីនធម្មតាអានេះវាជាប់នឹងក្បាលម៉ាស៊ីនស្រាប់ម៉ាស៊ីនជុំតិចតិចទៅវាលន់វាកវីខ្លុកខ្លុកខ្លុកហ្នឹងហើយនេះលងលងវាសឹកបាទកាប់ទៅជ្រុះបើថារបស់គេថ្មីបាទខ្ញុំបានញាត់តែពីរគ្រាប់ហើយញាត់ណែនបាទមិនណែនហ្មង ហ្នឹងហើយឈប់នេះបងប្អូនបាទនេះថ្មីបាទហើយថ្មីនេះជាប់នេះពីគ្រាប់ហ្នឹងហើយដកចេញទេបងប្អូនណែនប៉េះមកហើយបើដាក់អាអាចាស់ទៅវាលងបាទលងខ្លោកមកនេះជ្រុះហ្នឹងហើយយើងមើលដឹងមកវាលងហើយលងហើយកាលណាមិនសិនវា វាវិលអញ្ចឹងទៅវាយល់បាទវាយល់ទៅវាខ្លុកខ្លុកខ្លុកខ្លុកខ្លុកខ្លុកហ្នឹងហើយហើយចាំមើលខ្ញុំដាក់បោះថ្មីណែនប៉ះហ្មងបងប្អូនណែនបាទនេះអញ្ចឹងបានវាអត់លន់បងប្អូនហ្នឹងហើយហើយយើងក៏ដាក់ជាមួយនេះគ្របគ្របឃ្លីនេះទៅបាទវាណែនបាទវាណែន ហើយចាននេះដែលសណាមបាទខ្ញុំ គឺខ្ញុំខាត់វាវាចេះទេបងប្អូនវាមិនមែនថាដល់ថ្នាក់ដែលថាខូចត្រូវផ្លាស់តែម្ដងបងប្អូនគឺធម្មតាខ្សែពៀនមកនៅអញ្ចឹងទៅវាឡើងចុះឡើងចុះអញ្ចឹងទៅវាធ្វើឲ្យចាននេះមានច្អូបាទវាសឹកបាទវាសឹកម្ដុំនេះអញ្ចឹងទៅតែវាសឹកអត់ច្រើនទេហើយតែនេះទៅយើងបញ្ជាប់នឹងក្បាលសិនទៅបាទយើងយក យើងទៅភ្ជាប់នឹងក្បាលសិនយើងមួលឲ្យជាប់អញ្ចឹងណាហ្នឹងហើយមួលឲ្យជាប់អញ្ចឹងទៅយើងយកយកអាម៉ាស៊ីនជាហ្នឹងម៉ូទ័រជាហ្នឹងបាទអាប្រភេទប្រភេទដាក់กระดาษខាត់កระดาษខាត់មូលមូលបងប្អូនហើយបិឆេះម៉ាស៊ីនម៉ូតូទៅឲ្យវិលទៅយើងយកអាទៅជាហ្នឹងផ្ទប់វាអញ្ចឹងទៅឲ្យវាវាស្មើវិញបាទចឹងកុំឲ្យខ្សែពៀនវាឡើងទៅវាទៅវាទៅអាចអូជ្រុងលើនេះ បាទនៅមានសំណាមតិចតិចនេះហ្នឹងហើយខ្ញុំបានជាវាទាំងពីរបាទទាំងពីរទាំងមកទាំងពីរទាំងសងខាងហ្នឹងហើយហើយខ្ញុំក៏សួរម្ចាស់គេគេប្រើមករៀងយូរហើយដែរណាវាចូលពីឆ្នាំជាងហើយបាទ 150i ហ្នឹងបាទคลิก150 i ហ្នឹងហើយគេប្រើមក2ឆ្នាំជាងហើយហើយមួយទៀតបាទមួយទៀតតែពេលពេលអាចារ្យនេះវាសឹកបាទវាមិនកន្លងច្អូអញ្ចឹងទៅខ្សែពៀនវាដូចថាវាគៀបខ្សែពៀនអត់បានពេញទី ហើយអញ្ចឹងពេលយើងមូលយើងមូលដូចថាយើងចេញមូលចេញដំបងអញ្ចឹងទៅវាលន់ខ្សែពៀនវាលន់ដូចថាវាដូចខ្សែពៀនវាលន់អៀតអៀតអញ្ចឹងណាហ្នឹងហើយហើយ ហើយខ្ញុំក៏ប្រាប់គេថាអញ្ចឹងខ្សែពៀនក៏ផ្លាស់ខ្សែពៀនតែម្ដងហ្មងទៅបាទខ្សែពៀនវាហ្នឹងហើយតែវាប្រេះប្រេះហើយបងប្រេះនឹងក្នុងប្រេះអស់មើលឃើញទេនឹងក្នុងនេះតាមច្អោច្អោវានេះវាប្រេះបាទអញ្ចឹងខ្ញុំក៏ផ្លាស់ហ្មងទៅហ្នឹងហើយអូខេខ្ញុំរៀបសិនគឺអត់មានអីច្រើនទេបងប្អូនមិនថាមកបរៀនតែនិយាយហើយនិយាយទៀតណាបងប្អូនណាហ្នឹងហើយហើយនេះគាត់នឹងយកមកចែកម្លែកបាទចែកម្លែកគឺ ខ្ញុំក៏មានដូចថាមានជំនាញបាទមានការដកពិសោធន៍មានការដកពិសោធន៍វាដែរគ្រឿងម៉ាស៊ីនម៉ូតូហ្នឹងគឺខ្ញុំធ្វើយូរហើយដែរបាទខ្ញុំធ្វើម៉ូតូហ្នឹង10ឆ្នាំជាងហើយដែរណាបាទអញ្ចឹងមានន័យថាមានការដកពិសោធន៍ខ្លះខ្លះមកចែករំលែកចំណុចតូចតូចដែលថាជួនកាលបងប្អូន មានម៉ូតូជិះអញ្ចឹងទៅហើយវាលន់ទៅអីអញ្ចឹងទៅអត់ដឹងថាវាលន់ពីស្អីអញ្ចឹងណាបងប្អូនណា ហ្នឹងហើយហើយបើថាជាងបើជាងគេដឹងអស់ហើយជាងបងប្អូនជាងយើងគេដឹងបើថាបើថាជាងមិនដឹងក៏មិនដឹងធ្វើម៉េចណាតែជាងគេដឹងហើយបាទហ្នឹងហើយនេះគាត់នឹងមកចែករំលែកបងប្អូនដែលថាមានម៉ូតូជិះហ្នឹងបាទហើយបើថាយើងអាចមានគ្រឿងក្រៅដោះឬផ្លាស់ខ្លួនឯងហ្នឹងកាន់តែកាន់តែធូរសហុយបន្តិចណាយើងមិនបាច់ទៅអស់ថ្លៃជាងបាទអានេះយើងនិយាយចំពោះថា បងប្អូនចង់សាកធ្វើខ្លួនឯងបាទ ហើយចំណុចខ្លះខ្លះយើងត្រូវយល់ដឹងយល់ដឹងខ្លះបាទចង់និយាយថាខ្ញុំធ្វើខ្ញុំធ្វើម៉ូតូនេះមួយថ្ងៃពី3មួយថ្ងៃពី3ដែរបាទខ្ញុំអត់បានថាទទួលអីឲ្យច្រើនច្រើនហ្មងទេខ្ញុំធ្វើពី3អញ្ចឹងទៅឲ្យចាស់គេមកយកទៅថ្មីចូលមកទៀតអញ្ចឹងណាហ្នឹងហើយមិនថាមកបើកអីមកទំហឹងដៃមនុស្សចាស់ទេមុនខ្ញុំបើកបាទខ្ញុំបើកជាមួយខ្លាថៃហ្នឹងបាទបើកជារោងម៉ូតូហ្មងតែឥឡូវខ្ញុំក៏បានចេញមកបាទផ្អាក់ ចឹងទៅខ្ញុំក៏មើលនៅផ្ទះធ្វើនេះធ្វើនោះផ្សេងផ្សេងទៀតបាទដូចជា inverter ដូចជាឧបករណ៍ solar អីចឹងទៅបាទហើយភ្ញៀវភ្ញៀវចាត់តាមមកដូចថាឲ្យធ្វើម៉ូតូអីគេចឹងហ៎បងហ្នឹងអត់មានបញ្ហាទេមកក៏ធ្វើឲ្យបានបាទព្រោះយើងមានការដកពិសោធន៍មកច្រើនហើយដែរជាង10ឆ្នាំម៉ូតូបាទធ្វើចាប់ដើមរៀបវិញបាទហ្នឹងហើយតែជាសំខាន់ជាសំខាន់បងប្អូនជាសំខាន់ពួកចាននេះយើង ដៃយើងប្រឡាក់ប្រេងម៉ាស៊ីនឬប្រឡាក់ខ្លាញ់គោអីហ្នឹងយើងកុំទៅប៉ះវាប៉ះទៅវាធ្វើឲ្យខ្សែពៀនហ្នឹងល្អិលបាទហើយវានៅជាប់នៅជ្រុងបាទជាប់នៅកែងខ្សែពៀនហ្នឹងពួកខ្សែពៀនវាប្រភេទជ័រអញ្ចឹងវាបឺតបាទប្រេងវាជ្រាបបានហើយវាក៏អាចធ្វើឲ្យខ្សែពៀនហ្នឹងឆាប់ពុកហ្នឹងហើយឆាប់ពុកឆាប់ផុយបាទហ្នឹងហើយបើថាដៃយើងប្រឡាក់យើងត្រូវលាងដៃស្អាតឬមួយក៏ជូតដៃស្អាតយកកណាត់អីជូតស្អាតកន្លែងនេះបាទហ្នឹងហើយ ដាក់បញ្ចូលហ្នឹងហើយហើយបងប្អូនដែលថាចង់ធ្វើសាកខ្លួនឯងអញ្ចឹងត្រូវប្រុងប្រយ័ត្នបន្តិចបាទចង់ចានពីចំណិតហ្នឹងបាទហើយនឹងអាខាងក្រោយនេះក៏ដូចគ្នាបងប្អូនហ្នឹងហើយដូចគ្នាកុំអោយប្រឡាក់អីសោះនៅក្នុងកន្លងខ្សែពៀនបាទមករៀបជាមួយគ្នា ចូលទៅអញ្ចឹងបាទត្រឡោកនេះយើងក៏មើលជូតយកឲ្យស្អាតបន្តិចទៅបាទហ្នឹងហើយក្នុងត្រឡោកត្រឡោកនេះជូតវាបន្តិចហើយតែនេះក៏ដូចគ្នាបងប្អូនហើយកន្លែងស្បែកហ្នឹងវាជាវាប្រភេទស្បែកញាក់បាទហើយពេលជុំម៉ាស៊ីនវាលឿនទៅវាអានេះវាក៏ប្រេកមកបាទស្បែកវាញាក់មកដើម្បីមកចាប់ជាមួយត្រឡោកហើយនឹងនាំកង់ហ្នឹងវិលបាទ គឺចង់និយាយថាក្នុងប្រអប់ខ្សែទៀននេះគឺបើយើងហាមដាក់ខ្លាញ់គោដាក់អីច្រើនហ្នឹងហើយបើថាយើងជៀសបានក៏ជៀសទៅរឿងខ្លាញ់គោរឿងអីបងប្អូនអូខេនឹងហើយ ខាត់បានបន្តិចមកបានបន្តិចបាទមើលអត់ចង់ឃើញអូខេហើយហ្នឹងហើយបងប្អូនត្រូវចាំថាពេលយើងដាក់ដាក់អាចារ្យខាងក្រៅនេះហ្នឹងហើយខ្សែពៀនវានៅសល់ណា វាថាវាមកចេញមកហួសពីអាបដូលនេះហួសពីអាក្លែងអាគេហៅអាបំពង់នឹងឯត្រោនេះហើយអញ្ចឹងយើងដាក់ត្មងហើយយើងមួលប្រឡងទៅតែម្ដងវានឹងធ្វើឲ្យគៀបបាទវាគៀបខ្សែពៀនអញ្ចឹងវាធ្វើឲ្យចាននេះបែកក៏បាន ហ្នឹងហើយហើយតែអញ្ចឹងយើងច្របាច់ខ្សែពៀនបធូបាទឲ្យវាចូលនៅកលៈនេះឲ្យជ្រើបន្តិចទៅហើយដើម្បីឲ្យវាធូរមកខាងមុខអានេះសរវាហាងតឹងតិចវាប្រភេទ150បាទយើងញាត់វាទៅហើយយើងមួលចូលទៅហើយយើងប្រវល់សាក់មើលបាទបើវាអត់គៀបទេយើងបាញ់ប្រឡងបាន rồi đấy, lần hai bạn tí tới dân của bà là mờ là ngày dân của bà là mờ bây giờ có mọi việc kịp xài pin không rồi lần hai ហើយយើងក៏បាញ់ទៀតទៅអូខេសាក់បច្ឆេះបច្ឆេះមិនសិនសាក់មើលឲ្យខ្សែពៀនហ្នឹងវាដើរឲ្យវាចូលកលាក់វាអីអីត្រឹមត្រូវ យើងបច្ឆេះសាក់បានដែលយើងមិនទាន់ គ្របគម្របទៅហ្នឹងយើងអាចបិឆេះបានតែកុំតែរោមសិនខ្លាំងខ្លាំងកុំឲ្យជុំលឿនជុំលឿនកាលណាខ្សែពៀនវាគៀបទៅវាទាញទៅវាធ្វើឲ្យបដូលនេះបាទអាបដូលនេះវាអាចនឹងផ្អៀងទៅខាងមុខបាទធម្មតានៅនៅក្នុងនៅសបកវាបាទនៅនៅកាទាវាហ្នឹងគម្របវាហ្នឹងវាមានបដាងតុបណាបងប្អូនតុបការពារមិនអោយបដូលនឹងយល់ នេះតបកន្លែងបដូរនោះនេះចូលកន្លែងហ្នឹងអូខេសាឆេះមើល ហើយអូខេបងប្អូនយើងគ្រាន់តែចង់ដឹងប៉ុណ្ណឹងបានហើយយើងមើលថាវាដើរស្រួលហើយអីហើយអញ្ចឹងទៅយើងអាចបន្ថែមបាទមូលបន្ថែមតិចទៀតហ្នឹងហើយមកល្មមយើងបាញ់ដែលថាបាញ់បើថាសោភ្លើងធំធំ យើង បាញ់ទៅវាអាចនឹងជ្រុលជ្រោះហើយអញ្ចឹង យើងបាញ់មកល្មមបានអាចសោរបស់ខ្ញុំវាមិនសូវធំប្រហែលបាទវាអាចមកទំហឹងបានអូខេ មូលមកល្មមដៃបាទណា ពេលយើងមួលហើយអញ្ចឹងបងហ្នឹងហើយតេះតេះវាបន្តិចទៅបាទឆាច់ឆាច់វាសាថ្មីខ្លាចវាមានដូចថាមួយខ្លះមួយណាតឹងជ្រុលមួយណាគូជ្រុលអញ្ចឹងបាទអូខេហើយហើយបាទហើយហើយ คลิกไอมาร้อยหาสับเซ អូខេបងប្អូនអរគុណច្រើនបាទអរគុណច្រើនហ្នឹងហើយខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមនេះបាទ